គេអត់មើលពូទេគេទៅមើលចាប់អភិជនវិញហ៎គេទៅចោះគួយតែគាត់ថាយើងដឹងហើយយើងដឹងថាគេចាប់បានហើយបាទពូអាចទេបើបើ Fred អាចឈ្នះ Ballon d'Or នៅឆ្នាំក្រោយដូចជាប្របាក់ក្មួយបើរឿងអាឡូតូឈ្នះ Ballon d'Or ពូដូចប្របាក់និយាយដល់ពេលអញ្ចឹងទៅពូនិយាយមែនមិនមែននិយាយភាសាមើងទេបើមិនបើអាឡូតូឈ្នះ Ballon d'Or ឆ្នាំក្រោយមែនពូពូនិយាយទៅពូកៅសក់ហ្មងអានឹងនិយាយឲ្យច្បាស់ជាងមកមួយមិនអញ្ចឹងពូវាអត់មានដល់ឯងឯងដូចអត់មានកីឡាករណារើសមកទេ រ៉ូណាល់ដូមេស៊ីឡូបឺរ៉ូបឺតលេវិនដូស្គីអានតាកអីណេម៉ាអីអាមិនរើសមកអាយតែគិតអីដល់ឡូតូនោះអាអាយុអីមកគិតឡាប់ហើយវាវាសួរពូថា ពូគិតយ៉ាងម៉េចឆ្នាំក្រោយបាឡូតូអាចឈ្នះបឡុនដូលក្ខខណ្ឌអីអាឡូតូឈ្នះលោកឈ្នះបឡុនដូហើយថ្ងៃនេះអូមួយគួរកុំភ្លេចចូល comment ជូនពរអណ្ដើកផង birthday ម្សិលមិញ birthday Karim Benzema ថ្ងៃនេះ birthday ដែរបាទសិតតែបារាំងដូចគ្នាពីរអ្នកបងប្អូនគេ birthday ថ្ងៃខុសគ្នាមួយថ្ងៃទេបាទ Karim birthday ម្សិលមិញថ្ងៃនេះ birthday អឺ Kylian Mbappe អានដែរ Happy birthday brother អានដែរ Man City ក្រុមផ្ដល់ប្រាក់ឈ្នួលឲ្យ Bernardo Silva ខ្ពស់ជាងគេប្រចាំក្រុមក៏ប៉ុន្តែបើនិយាយពីប្រាក់ឈ្នួលប្រាក់ពលកម្មកីឡាករដែលមានប្រាក់ឈ្នួលពលកម្មថ្លៃជាងគេរបស់ Man City នឹងគឺអឺ Kevin De Bruyne បាទ Kevin De Bruyne ដូចជាទូបាទទទួលបានប្រមាណដូចជាមួយសប្តាហ៍370,000 pound តែឥឡូវហ្នឹងគឺអឺ Man City បាទគឺផ្ដល់លក្ខខណ្ឌពិសេសមួយទៀតដើម្បីចងចិត្ត Bernardo Silva បាទខ្សែបំរើរបស់ប្រយុទ្ធផងបាទស្លាប់បាទសេចក្ដីពុកតិកាលមិនឲ្យចាក់ចេញទៅគឺផ្ដល់ប្រាក់ពលកម្មខ្ពស់ជាងគេនៅក្នុងក្រុមបាល់ទាត់បាទ Man City ប៉ុន្តែការចរចានេះមើលទៅអាចនឹងអាចនឹងទៅបានពួក Bernardo Silva ក៏គាត់អត់ចង់ចាក់ចេញដែរហើយមករយៈពេលចុងក្រោយនេះ Bernardo Silva ក៏មានឱកាសលេងច្រើនបើទោះបីជាមានវត្តមាន118លានមកក៏ដោយ ហើយក្មួយឯងកុំឆាបសួរពូតាពូកុំភ្លេចព្រៀបធៀបអា118លាននឹងអា80លានជាងរបស់ Man U ផងបើសានឆូនៅជាគ្រីលីសมันអត់មានអីសាំញ៉ាំហើយក៏អត់មានអីព្រៀបធៀបច្រើនដែរបើរវាងជាគ្រីលីសជាមួយនឹងបញ្ជូនអានសានឆូសានឆូពីមកប្រកួតទៅមកប្រកួតគឺធ្វើបានកាន់តែប្រសើរទៅប្រសើរទៅប៉ុន្តែខុសពីជាគ្រីលីសជាគ្រីលីសគិតមើល18ប្រកួតរបាំអាក្រក់តើវាសាកសមទេនៅក្នុងតម្លៃខ្លួន118លានដែល Man City ចាយលុយច្រើនក្នុងការទិញពីក្រុមបាល់ទាត់ Aston Villa មកនេះស៊ូទៅវាសាកសមទេ ចំណែកឯសានឆូវិញមែនយូហ៊ានជឿលុយ80លានជាង80លានអឺរ៉ូជាងដើម្បីទិញពីពីបូរស៊ីដូម៉ាន់តែការលេងវាខុសគ្នាបាទសានឆូគឺល្អជាងអាចថាសម្រោសម្រោខ្លួនលឿនជាងជាគ្រីលីសជាគ្រីលីសគឺអត់ទេបាទហើយកុំថាជាគ្រីលីសអីហ៊ាននិយាយទៅកាន់សាពោមានថាមួយស្មើមួយខ្សែកាពីអីខ្លួនអាចធ្វើបាន សុខខ្លួនអាចញាក់បានមិនទេថ្ងៃប៉ះមួយប៉ារីតឹងអោះចេះ បើប៉ះមួយអាចរហើយគីមីដាក់ទៅគឺខ្ពកដាក់ខ្ពកមកអត់ដាច់ទេ បាក់ដល់ឥឡូវជើគ្រីលីសបាក់ដល់ឥឡូវបាក់ដល់ឥឡូវអត់ដែរហ៊ានអត់ដែរហ៊ានញាក់ទេឥឡូវចាំចំណាំមើលក្មួយឲ្យតែមែនធីលេងឲ្យតែមានជើគ្រីលីសលេងឲ្យតែមាន118លានលេងភាគច្រើនគឺគាត់អត់សូវហ៊ានញាក់ទេតែបានបាល់គឺគាត់ព្យាយាមបញ្ចេញទៅហើយបើគាត់ប៉ះឬក៏គាត់ទាញបាទ គាត់បោឲ្យគេហើយបាទគាត់បានន័យថាគាត់អត់រក្សាបាល់របស់គាត់នោះគឺនៅនឹងជើងរបស់គាត់ទេប៉ុន្តែខុសពី Sterling Sterling គឺមិនអញ្ចឹង Sterling ឬក៏ Phil Foden ជានិច្ចការគឺអាពីរនាក់ហ្នឹងវាអាចធ្វើបានហើយញាក់មួយស្មើញាក់មួយពីរវាធ្វើបានហើយណាអញ្ចឹងវាអត់មានអីពិបាកសម្រាប់ពីរនាក់នោះទេតែបើ Jack គឺពិបាក Jack ពិបាកដល់ពេលអញ្ចឹង Jack ត្រូវតែធ្វើម៉េចគឺទប់ហើយគឺបញ្ចេញបាល់ទៅហ្មងតាមស្ថានភាពជាក់ស្ដែងអាចថាសុទ្ធបានក៏សុទ្ធទៅប៉ុន្តែបើមិនទេក៏បោះឲ្យគេវិញទៅតែបើថាឲ្យញាក់ឲ្យអូសគឺអត់ហ៊ានទេ ព្រោះខ្លាចខូចបាល់តែកាលណាខូចបាល់ច្រើនបាត់បាល់ច្រើនវាទៅជាសម្ពាធដល់ពេលអញ្ចឹងការលេងក៏ធ្លាក់ទៅតាមនឹងដែរវាដោនអាហ្នឹងការលេងបាល់ឆែកតែបើបើបើបើបើបើបើឲ្យពូនិយាយពូថាឆែកក៏បើយើងមើលទៅក្បាច់ដូចជាអត់មានតែក្បាច់សម្លាប់ណាមួយល្អទេការញាក់ក៏ដូចជាមិនណាស់ណាទេអឺ freestyle ក៏ដូចអត់មានទេ triple ក៏ដូចជាអត់អត់ដែរទៅគឺបានតែល្បឿនហើយនឹងកម្លាំងតែបច្ចេកទេសអឺ បច្ចេកទេសវាអត់មានវាមានដែរតែវាមានតិចវានៅមានកម្រិតហើយមែនទីនេះកុំថាំងទិញជែកមកសាកសមឲ្យទិញត្រូវវាមែនទីស្ដាយក្រោយស្ដាយចុយម្ដាយនេះអត់មានត្រូវទៅទិញអាជែកអី118លានវាអត់សមនឹងតម្លៃហ្មងជែកវាល្អហើយនៅ Aston Villa ការលេងរបស់ Aston នឹងនៅមានកម្រិតក្នុងចំណោមកីឡាករល្បីល្មមនៅ Aston នឹងគឺជែកធ្លោជាងគេហើយតែសួរថាដល់ពេលមកលេងនៅក្លឹបធំដល់ពេលលេងជាមួយនឹងកីឡាករលំដាប់ Superstar របស់ពិភពលោកច្រើនជែកទៅរួមមួយគេនេះអត់ទេ ជាងធ្លោមួយគេទេគឺអត់ទេហើយប្រហែលប្រគូទៀត18ប្រគូររបស់ប្រក្របអីឥឡូវគិតឥឡូវប្រៀបធៀបយ៉ាងម៉េចទៀតសានឈោល្អជាងពូនៅតែនិយាយនៅតែថាគិតថាសានឈោល្អជាងអាហ្នឹងនិយាយដៃស្រាច់មកសានឈោមួយជិតឬកុំឲ្យគួយគួយស៊ូកុំឲ្យគួយឆ្ងល់ទៀតហើយសានឈោមិនសូវបានលេងពេញលេងផងការជំនាន់អូឡេទើបមករយៈពេលចុងក្រោយនេះជំនាន់ខេរិកដឹកនាំបានបីប្រគូតហើយបើតារ៉ាស់រេនិកក៏ដឹកនាំមកសានឈោហាក់មានឱកាសលេងច្រើន ទោះបីជាមិនបានពេញមកគាត់មានឱកាសលេងច្រើនជាងមុនអញ្ចឹងការអភិវឌ្ឍសមត្ថភាពសមត្ថភាពរបស់គាត់ ដូចជាការសម្របខ្លួនមួយមែនយូគឺកាន់តែច្រើនទៅច្រើនទៅច្រើនទៅច្រើនទៅអានឹងវាអញ្ចឹងលោកតានិយាយបញ្ហាគឺនៅត្រង់ហ្នឹងបញ្ហាគឺនៅត្រង់ថា check release គឺគាត់អត់ហ៊ានលេងទេបើមួយស្មាមមួយខ្សែការពាររបស់គេគឺអត់ហ៊ានទៅហ្មងអញ្ចឹងដោយពូនិយាយគាត់បោះចេញហើយបាល់ហ្នឹងបើថាសុទ្ធបានអឺសុទ្ធទៅស្ដាយហ្នឹងមែន118លានគួរណាទិញទិញអញ្ចឹងទេ ហើយយប់មិញក៏មានការប្រកួតនៅលីកអនរបស់បារាំងពានរង្វាន់គូបដូប្រង់មានក្មួយក្មួយយើងក៏សួរថាពូហេតុអីអត់ឡាយប៉ារីសពានរង្វាន់គូបដូប្រង់យប់មិញហ្នឹងប៉ារីសលេងហ្នឹងគឺភាគច្រើនដាក់យុវជនឲ្យលេងតែការពិតអ្នកដែលឡាយអ្នកដែលរៀបចំហារ៉ាមីអាសូខើណាដល់ពេលអញ្ចឹងវាវាវាមើល line up ដូចវាដឹងហើយវាដឹងស្រាច់ហើយវាដឹងថាអូប៉ារីសលេងនៅពានគូដូប្រង់អត់មានមេស៊ីអត់មានស៊ូបស្តារលេងអញ្ចឹងវាអត់ឡាយវាកាត់គូនឹងចាំអាហ្នឹងខូចមកអាហ្នឹង បើសិនមកថាអូមានមេស៊ីយើងបាច់ថាម៉ោង3ម៉ោង5ក៏រងនិយាយដែរបាទនឹងវាឡាប់រងមួយមេស៊ីយោយឲ្យវា16ក្រុមនេះរ៉េលម៉ាឌ្រីតប៉ះមេស៊ីប៉ះប៉ារីសសាន់ហ្សឺម៉ាន់អញ្ចឹងវាប្រាប់ឲ្យថាពូសូមនិយាយមកមួយជើងម្នាក់បានន័យថាជើងទី1នៅទឹកដីប៉ារីសអានឹងពូនិយាយទៅហើយជើងទី2នៅទឹកដីរ៉េលម៉ាឌ្រីតអានឹងវានិយាយវិញវាសូមមកសូមមកប្រកួតធ្វើម៉េចបានមកប្រកួតពួកវាខ្លាចគិតថាបើសិនបើប៉ារីសធ្លាក់ចឹងលេខបាននិយាយហើយមេស៊ីបាទអាហ្នឹងអាហ្នឹងអូខេជូនតាសំណងពោពុយយល់យល់ពីអារម្មណ៍ យល់ពីអារម្មណ៍វាដែលវាស្រឡាញ់ដែលវាគ្រប់គ្រងមេស៊ីជិត20ឆ្នាំនេះ